ដែលលោកម្ចាស់គ្រូបានសាក់សួរតកតងជាមួយនឹងសទ្ធាជាគូនឹងបញ្ញានៅ ក្នុងវេលាឱកាសនេះមិនបន្លាយពេលវេលា ច្រើនទេដោយសារខ្ញុំបកណាធម្មភាពទាំងពីរព្រះអង្គម្ចាស់បន់គេក៏ទឿនច្រើនដងហើយញាតិញោមត្រូវនិមន្តទៅសំដែងពធនៅកំពង់ចាមអញ្ចឹងសុំឱកាសបន្តិច ដើម្បីនឹងលើកឡើងនៅខ្លឹមសារនៃព្រះធម៌នឹងតែម្ដងអំពីសទ្ធាសទ្ធាដោយព្រះអង្គគ្រូចន្ទទេវោបានបង្ហាញយត្តញោមហើយថាជាបពភៈជាខាងដើមមែនទេយត្តញោមយត្តញោមយត្តញោមសទ្ធានឹងគឺជាបពភៈជាខាងដើម នៅក្នុងពេលនេះ យើងកុំតន់អាលគិតតែរឿងនៅខាងក្រៅយើងគិតតែនៅក្នុងពេលហ្នឹងបើញោមអត់មានសទ្ធាញោមមករួចទេញោមញោមអាចចំណាយធនធាន អីបានដែរបើសិនតែអត់សទ្ធានឹងទី1គឺអាស្រ័យជឿទៅលើ គុណរបស់ព្រះសម្មាសម្ពុទ្ធផង ស្របគ្នាជាមួយនឹងតតភាពបច្ចុប្បន្នកំពុងតែប្រព្រឹត្តធ្វើដូចជាក្នុងវេលាឱកាសនេះរំចាស់គ្រូព្រះមេកតបានរៀបចំចាត់ចែងកសាងកតអីចឹងទៅញោមចូលរួមជាមួយនឹងលោកដោយសារយើងផ្ដើមចេញឡើងដោយសារមាននៅតថាកតពោធិសទ្ធាសទ្ធាជឿទៅលើ ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហើយទើបញោមបង្ហូរនៅសេចក្តីជ្រះថ្លាហ្នឹងទៅតាមហ្នឹងប៉ុន្តែហេតុដែលនាំឲ្យលះបង់មិនបានដោយសារមូលហេតុអីទី1ដោយសារអ៊ីសាយល់ញោមញោមទី1ដោយសារអ៊ីសាអ៊ីសាប្រែមកថាម៉េចញោម ញោមអ៊ីសាប្រែមកថាម៉េចញោមប្រែមកថាអត់ដឹងហ្នឹងញោមញោមប្រែត្រូវហ្នឹងធម៌មិញហ្នឹងក៏ញោមប្រែត្រូវតែម្ដងអ៊ីសាញោមប្រែមកថាអត់ដឹងហើយនឹងមួយទៀតមច្ឆរយៈមច្ឆរយៈប្រែថាម៉េចញោមញោមមច្ឆរយៈប្រែមកថាម៉េច មច្ឆរិយៈប្រែមកថាមិនយល់អញ្ចឹងឯងយល់ថ្មនឹងលើធေါ်2ដែលនាំឲ្យញោមធ្វើទៀនមិនកើតនឹងដោយសារកតាទី1អ៊ីសានឹងប្រែមកថាច្រណែនឧទាហរណ៍ថាញោមចំណែននឹងបុគ្គលណាមួយញោមអាចមានអាហារមានបាយមានទឹកមានលុយកាយញោមឲ្យគេបានបើញោមចំណែននឹងគេអញ្ចឹងឲ្យបានទេញោម ឲ្យមិនបានទេនឹងកតាទី1ដែលញោមធ្វើទៀនមិនកើតហ្នឹងមិនមាននៅសធាហ្នឹងដោយសារកតាហ្នឹងដោយសារអ៊ីសាចំណុចមួយទៀតដោយសារមច្ឆរិយៈមច្ឆរិយៈពោលគឺសេចក្តីកំណាញ់កាលណាតែកំណាញ់ហើយណាញោមមានបណ្ណាក៏ធ្វើមិនបានដែរស្ដាប់បានទេញោម បើទាល់តែមានការលះបង់ខ្ពស់ដោយព្រះអង្គគ្រូចន្ទទេវោបានលើកឡើង ថាទោះបីតែមានយ៉ាងណាក៏ដោយបើមិនមាននៅសទ្ធាបរិច្ចាគចែករំលែកឲ្យអ្នកដតីទេពុទ្ធហៅបុគ្គលនឹងថាក្រណាស់ក្រតែម្ដងយើងហេតុអីបានថាក្របើគាត់មានអញ្ចឹងហ៎ ស្អីក៏មានទ្រព្យសម្បត្តិក៏មានលុយក៏មានឡានក៏មានវីឡាក៏មានហើយថាក្រក្របានតែថាក្រមកពីអត់អត់មានអីអត់មានបនអត់មានសទ្ធាបើគាត់មានបនគាត់អាចចែករំលែកសេចក្តីសុខដែលគាត់មាននេះឲ្យអ្នកដតីបានហើយកណាតែយើងបណ្ដោះនៅសទ្ធាហ្នឹងគឺ ពន្លោកនៃគុណធម៌នឹងវាដុះនៅក្នុងសន្តានចិត្តព្រះពុទ្ធព្រះអង្គសម្ដែងថាសទ្ធាពីរជាងសទ្ធានឹងគឺជាពូជណាញាតិញោមសម្រាប់បណ្ដោះនៅគុណធម៌ដតីដតីទៀតហ្នឹងវាទាល់តែមានសទ្ធាពីខាងដើមព្រះអង្គសម្ដែងជាមួយកសិភិរទ្វាជាព្រាមបីដកលេខ30ហ្នឹងព្រះអង្គសម្ដែងថាសទ្ធាពីជាងតបាវុទ្ធិបញ្ញាមេយុគនាំងកលាំង ហេរេអ៊ីសាមនោយោតាំងសតិមេផលបាយណាំងបងសម្ដែងថាសទាជាសទ្ធាជាពូជតបៈហ្នឹងគឺការសង្រួមឥន្ទ្រីហ្នឹងគឺជាភ្លៀងញោមធ្វើស្រែត្រូវមានទឹកភ្លៀងហ្នឹងមែនទេញោមបើហើយហិរិជាយាមនឹងកលចិត្តជាខ្សែសតិនឹងជាផាលសតិគឺការគ្រប់គ្រងអារម្មណ៍ហ្នឹងគឺជាផាល សម្រាប់ខ្ជួរដីធ្វើស្រែអីចឹងទៅអាត្មាគ្រាន់តែលើកដែលលោកម្ចាស់គ្រូបានសួរថាតើមានឃើញពន្លោកទេពន្លោកចេញមកកំពីសទ្ធាហ្នឹងតើវាមានលក្ខណៈយ៉ាងម៉េចព្រះអង្គសម្ដែងថាសទ្ធាពីរជាងនឹងឯងទី1នៅពេលដែលញោមមាននៅសទ្ធាហើយព្រះអង្គសម្ដែងមិនឲ្យចប់ប៉ុណ្្នឹងទេត្រូវថែមឲ្យញោមមានមួយកម្រិតទៀតឲ្យញោមមានបញ្ញា ឲ្យគិតវែងឆ្ងាយឲ្យមានការលះបង់នឹងឲ្យវាត្រូវស្របទៅតាមស្តង់ដាលក្ខណៈនៃការឲ្យទាននឹងវាវាសមរម្យអង្គរៈទេវបុត្រណាញោមធ្វើទៀនសម្បើមនៅក្នុងផែនដីហ្នឹងគឺថាគ្រាន់តែចង្ក្រានដែលរៀបហ្នឹងញោម12យូចសម្រាប់ចែករំលែកទៀន ប៉ុន្តែអន្តកៈទេវបុត្រឲ្យទៀនតែមួយវេកឯងញាតិញោមឲ្យទៀនតែមួយវេកដល់ព្រះអនុរុទ្ធសភាពនៃបនពីរហ្នឹងង្គរៈទេវបុត្រនិង អន្តកៈទេវបុត្រអន្តកៈទេវបុត្រដែលឲ្យទៀនមកវេកនឹងមានផលច្រើនជាងអង្គរៈទេវបុត្រដោយសារអីអរិយបុគ្គល ប្រសង្សាវៈនៃព្រះដ៏មានពភាកអញ្ចឹងកាលណាដែលទៀនដៅចំពោះសង្ឃរមែងមានផលមានអានិសង្ឃច្រើនអញ្ចឹងបញ្ញារបស់គាត់អង្គរៈទេវបុត្រជ្រះថ្លាចេះតែធ្វើធ្វើទៅអញ្ចឹងវាវាអត់មាននៅបញ្ញាប្រកបជាមួយអញ្ចឹងកាលណាដែលបញ្ញាលោកឲ្យមានធម៌ពីរបញ្ញានឹងប្រកបដោយញាណសម្បយុទ្ធណាគឺមានបញ្ញាចេះចាំច្រើនហើយ យើងធ្វើនឹងវាត្រឹមត្រូវប្រកបដោយបញ្ញាទានដែលញោមឲ្យនឹងប្រកបដោយបញ្ញាចំណុចមួយទៀតញាណវបយុទ្ធវាអត់មានបញ្ញាអីសោះងងឹតឈឹងឃើញបងឃើញប្អូនឃើញតាឃើញយាយឃើញឪពុកម្ដាយចែករំលែកទានក៏ធ្វើតាមគេទៅអត់មានបញ្ញាខ្លួនឯងនឹងគឺញាណវបយុទ្ធស្ដាប់បានទេញាតិញោមញោមស្ដាប់បានទេ បើបានប៉ុណ្ណឹងហើយបើអនុមោទនីប្រគេនព្រះអង្គគ្រូវិញទៀតគណាសាធុសាធុសាធុទាំងសូមអរគុណការមុនចូលរួមតកតងជាមួយនឹងសទ្ធា និងបញ្ញាញាតិញោមស្ដាប់តនហើយនៅក្នុងសតន13ដកលោកសំដែងអំពី បុគ្គលដែលឲ្យទៀនមិនបាននឹងដោយអាស្រ័យសេចក្តីកំណាញ់ នឹងដោយសេចក្តីច្រណែនហ្នឹងគឺអំណាចនៃទឹកចិត្តដែលវាវាទៅគេទៅឯងអីអីចឹងទៅវាជាប់ចម្ពាក់ស្អិតនៅក្នុងអារម្មណ៍ចឹងទៅឲ្យมันបានហើយនៅក្នុងប្រសូតមួយទៀតព្រះអង្គសំដែងផ្សេងព្រះអង្គសំដែងផ្សេងជាមួយនឹងទេវតាហ្នឹងទេវតាសួរព្រះអង្គព្រះអង្គឆ្លើយថាមនាលទេវតាបុគ្គលដែលឲ្យទានមិនបានដោយហេតុពីរយ៉ាងដែរណាមច្ចហេរាចៈ បមាទាចៈអេវាំងទានាំងអ្នកទាយតិព្រះអង្គសម្ដែងថាបុគ្គលដែលឲ្យទានមិនបាននឹងដោយសេចក្តីកំណាញ់នឹងមួយហើយដោយសេចក្តីប្រមាទនឹងមួយណាញាតិញោមស្ដាប់តន់ទេតន់ទេញាតិញោមណាព្រះអង្គសម្ដែងថាសេចក្តីកំណាញ់នឹងវាជាឫសគល់ហើយវាជាឫសគល់នៃនៃការលះបង់ទ្រព្យសម្បត្តិទៅជាទានមិនបានណាវាជាគូបដិបៈជាមួយនឹងសទ្ធា នឹងហើយវានៅរំពាត់ស្អិតនៅក្នុងសន្តាននឹងហើយបធុជនយើងសម្បូរណាស់រឿងសេចក្តីកំណាញ់នេះហើយសេចក្តីកំណាញ់នេះវាវាមិនមែនសិតតែស្ដែងចេញអំពីទឹកចិត្តដែលអាក្រក់របស់ញាតិញោមទាំងស្រុងទេឬក៏របស់សត្វលោកទាំងស្រុងទេ តែវាអាស្រ័យជាប់ជាមួយនឹងណារបស់ដែលវាជាប់ចម្ពាក់ជាមួយនឹងកិលេសដែលវានៅជុំវិញហ៎ណាអ្នកខ្លះឲ្យទៀនមិនបានហ្នឹងមិនមែនគាត់កំណាញ់ទេតែគាត់មកពីកូនគាត់អត់អីហូប មែនអត់មែនអត់ពេលខ្លះហ្នឹងគាត់មិនមែនថាអត់សទ្ធាទេតែមានដែរតែសទ្ធាហ្នឹងវាវាទៅមិនរួចជាមួយកូនអត់អីហូបណាចង់ចូលកសាងអីកសាងកត់ព្រះអង្គគ្រូអីចឹងដែរ100 200ដុល្លារដែរបើឯងមួយខែរកបានតែ100ដុល្លារហើយបើចូល100ដុល្លារមិនស្រាច់អីទេកូនឯងបានអីហូប ណាវាចឹងដែរណាវាមិនមែនតែថាជ្រះថ្លាប៉ុណ្ណាវាទៅតែប៉ុណ្ណឹង ទេហើយក៏មិនមែនសិតតែរឿងសេចក្តីកំណាញ់ទាំងអស់ដែរណាតែទោះបីជាយ៉ាងណាណាសកទេវរាជបានផ្ដាំទៅដល់ណាបទរបស់ព្រះអង្គកាលដែលមកជាមនុស្សហ្នឹង ផ្ដាំថាអ្នកទាំងឡាយអ្នកទាំងឡាយបើរឿងអ្នកឲ្យទៀនអ្នកកំភ្លេចឡើយអ្នកមានទ្រព្យតិចក៏បីឲ្យតិច អ្នកមានទ្រព្យល្មមក៏បីឲ្យល្មមអ្នកមានទ្រព្យច្រើនក៏បីឲ្យច្រើនបើអ្នកមានទ្រព្យហើយមិនបរិច្ចាគទានមិនសមគួរឡើយតើតើណាញាតិញោមណាតើចង់និយាយថាទោះបីជាយើងជាប់ជាមួយកូនជាមួយក្រុម គ្រួសារអីអីយ៉ាងណាតាមពិតវារឿងក្រហ្នឹងវាក្រណាស់ទៅហើយ អត់មាននរណាម្នាក់សិតតែមានគ្រប់គ្រាន់នោះទេតែញាតិញោមទាំងអាត្មាទាំងកណ្ណាលោកម្ចាស់គ្រប់ព្រះអង្គហ្នឹងវាសិតតែអ្នកក្រសិតតែអ្នកខ្វះសិតតែអ្នកលំបាកអញ្ចឹងឯងតែបើសិនជាយើងមិនប្រឹងលះបង់មិនប្រឹងបិចបោចធ្វើទៀនទេវារឹតតែក្រទៅក្រទៅញាតិញោមដែលដឹងថាពូជដែលអាចដាច់